ឥឡូវឆាប់ចេញណាហើយឈប់មកកាយសម្រាមនេះទៀតណាមីងខ្ញុំខ្ញុំខ្ញុំខ្ញុំខ្ញុំកាយសម្រាមតែខ្ញុំអត់បានបរិយាយទេណាមីងខ្ញុំខ្ញុំរើសយកតាអេតចាយទេតវ៉ាតវ៉ានៅតវ៉ាទៀតមិនអស់ចិត្តហ្មងហីឃើញតបផ្នែកប៉ុណ្ណឹងហើយនេះនៅបកែណាតវ៉ាហ្នឹងអ្នករើសអេតចាយតាមផ្លូវគ្មានអាណាល្អទេអញ្ចឹងទាំងអស់ហ្នឹងសូម្បីតែនាងឯងមួយនេះក៏អញ្ចឹងដែរអូកូនទៀតណាណែ បាច់ប្រហែលថ្ងៃមកវិញស្អាប់តែមានកូនមួយហើយខ្លួនឯងមិនគ្រប់ទឹកផងតែគ្រាន់បើហើយដើរតែខូចគ្នាជាមួយអាណាបានកូនមួយ ដែលមិនស្គាល់មុខឪសោះអូ ច្រើនកំប៉ុងច្រើនណាបានច្រើនណានេះបានច្រើនយកទៅលក់ហើយបានលួយច្រើនទុកទិញបាយញ៉ាំឲ្យឆ្អែតឲ្យច្រើនច្រើនហើយទុកទិញកៅអៅថ្មី ក្អៅថ្មីទុកពាក់ចូលឆ្នាំថ្មីអូអត់ទេតចូលឆ្នាំថ្មី បានគេពាក់អាវថ្មីណោះយើងចឹងចឹងទិញទិញទុកទៅណោះអីរកមើលសិន1 2 3 10 10 10 10អឺ40 40 40 40 40ត្រូវណោះ40ណោះ40 40អូយគ្រប់ហើយគ្រប់ហើយច្រើននឹងមកតាំងពីកាលអើអញចង់ធ្វើឲ្យយាយនឹងយំម្ដងកុំឲ្យមករើអេបចៃនឹងដុំនឹងទៀតហ៎ហេមិនហើយប្រុងទៅធ្វើបាបយីឈូតឲ្យចុះមករើអេបចៃហើយប្រុងទៅរើអេបចៃជំនុំវិញ ហើយមើលសាច់ឈាមឯងមើលឯងត្រូវអត់ចាយក្នុងខ្មៅស្បែកខ້ອຍសាច់ហ្នឹងណាអេស្អាតបងជួយរើអត់ចាយអីណែបងនៅតនេះតាចាតោះចូលអេស្អាតហើយបងជួយរើអត់ចាយអី con ốc <laughs> con Tiên giùm tao ơi Tiên giùm tao ơi Đánh cái lại nó lấy óc chết không à ừ. bỏ địch ឡាឡាឡាឡាស្អែចុះទៅលក់ឲ្យបានលុយច្រើនហើយហើយនឹងយកទៅទិញបាយហូបឲ្យបានឆ្អែតឆ្អែតអូអូមេមេមេចិត្តភ្លៀងហើយអញ្ចឹងខ្ញុំ ខ្ញុំត្រូវតែប្រញាប់រត់អេតចាយហើយប្រញាប់ទៅផ្ទះវិញអូយខ្លាចខ្លាច យកអីមកបោះចោលហ្នឹងមិនក៏ធ្វើលបលបចម្លែកចម្លែកអញ្ចឹងតើមើលសិន ស្អីគេទៅណអូតិចតិចតិចអូយតិចខ្មោចលងទៅ ខ្មោចលងពេលមេចិត្តភ្លៀងខ្មោចលង មេងតាអូគឺគឺកូនក្មេងគេគេយកឯងមកបោះចោលហ៎ហើយហើយម៉ាក់អើឯងនៅណាហ៎មិនមិនគេយកឯងមកបោះចោលអញ្ចឹងណាអូហេឬមួយឯងកើតចេញពីធុងសម្រាមទៅហ៎ហ៎អឺអញ្ចឹងអញ្ចឹង យើងនឹងយកឯងទៅនៅជាមួយណាមើលមើលមើលយូរទៅឯងស្អាតណាអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនម៉ែទោះមកខ្ញុំពិសាក៏ជុលឥឡូវនេះបូជុលរង្វាន់ធំជាងគេរង្វាន់បើបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេត Gatsby ស្វែងរកភាពស័ក្តិសមបំផុតសម្រាប់អ្នក Gatsby អរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនម៉ែទោះមកខ្ញុំយើងយើងនឹងយកឯងទៅនៅជាមួយណា ចាប់ពីពេលនេះតទៅហើយហើយយើងនឹងធ្វើជាម៉ែឯងចាំម៉ែនឹងបំបើកឯងឲ្យបាត់ឃ្លានណាកូនឆ្លាតតែតែតែយើងយើងអត់អត់មានទឹកដក់ឲ្យឲ្យឯងបើផងហ្នឹងអីធ្វើធ្វើយ៉ាងម៉េចទៅហ៎ ចាំចាំចាំយើងនឹងដើររើអេតចាយឲ្យបានច្រើនហើយយើងនឹងយកលក់ឲ្យបានលួយច្រើនច្រើនយើងនឹងទៅទិញទឹកដោះគោឲ្យឯងណាឆ្លាតឆ្លាតណាអញ្ចឹងអញ្ចឹងម៉ែនឹងនាំឯងទៅផ្ទះហើយយើងនឹងទៅនៅក្នុងរទេះអេតចាយជាមួយគ្នាណា ជប់យំទៅណាជប់យំទៅកូនម៉ែណាណាជប់យំទៅណាអូម៉ែខំទិញទឹកដោះគោឲ្យឯងបើហើយហើយឯងនៅយំទៀតដល់ជប់យំទៅណាជប់យំទៅបើឯងមិនជប់យំទេម៉ែយំតាមឯងឥឡូវហើយម៉ែរក3ណា ម៉ែរាប់3ឯងឈប់យំណាឥឡូវម៉ែរាប់1 2 3អូយឯងនៅមិនឈប់យំទៀតអម៉ែឯងមិនឈប់យំទេម៉ែយំតាមឯងហើយនេះម៉ែឯងមិនឈប់យំទេ តែក៏មិនបានទៅរើអេបចាយអូអូយអញជប់ខ្ញុំហើយណោអូឆ្លាតណាស់ណែកូនម៉ែអញបាត់យំហើយនេះអញបាត់យំហើយនេះអេឯងអត់តមានឈ្មោះទេ ម៉ែអបានដាក់ឈ្មោះឲ្យឯងទេណនេះឯងកើតចេញពីស្បោងខ្មៅហើយនៅក្នុងសម្រាមដៃជើងឯងទូចទូចទូចទូចអញ្ចឹងម៉ែដាក់ឈ្មោះឯងថា កូនទូចណាកូនទូចកូនទូចកូនទូចអូយកូនទូចបងម៉ែឈ្មោះព្រោះទេហើយកូនទូចអូយកូនទូចបងម៉ែកូនទូចកូនទូចកូនទូចមានឈ្មោះហើយណាកូនទូចណាកូនតូចកូនតូចកូនតូចកូនតូច អូយអញមានឈ្មោះហើយពីថ្ងៃនេះទៅណាកូនតូចកូនតូចអូយកូនតូចឆ្លាតឆ្លាតណាស់ កូនណាយគេងទៅណាកូនណាយគេងទៅ ចាំម៉ែរើសអេបចាយឲ្យបានច្រើន ហើយម៉ែនឹងទិញទឹកដោះគោឲ្យកូនទិញអាអា1500ឬក៏អាអា2000 2000រៀលណាកូនណាអឺតោះម៉ែទៅរើសណាអឺច្រើនណាស់ច្រើនណាស់ ច្រើនណាស់តរើទៀតណាកូនណាតរើទៀតណែកាយអីទៀតអីកាយកាយគេប្រាប់មិនដងហ្នឹងចេះស្ដាប់អីមីងនេះមីងនិយាយនិយាយអីហ្នឹងអាណែនាងឈួតនាងកប់ទឹកយើងនិយាយមិនដងហ្នឹងឯងស្ដាប់មិនបានទេសម្រាប់នេះគេកោទុក ឲ្យអ្នកដែលយកសម្រាមគេមកយកគេមិនឲ្យនាងឯងមកកាយអញ្ចឹងទេនាងឯងរើតិចទីរាល់ថ្ងៃឥឡូវឆាប់ចេញណាហើយឈប់មកកាយសម្រាមនេះទៀតណាមីងខ្ញុំខ្ញុំខ្ញុំខ្ញុំខ្ញុំកាយសម្រាមតែខ្ញុំអត់បានបរិយាយទេណាមីងខ្ញុំខ្ញុំរើសយកតាអេតចាយទេ តវ៉ាតវ៉ានៅ តវ៉ាទៀតមិនអស់ចិត្តហ្មងហីឃើញតបផ្នែកប៉ុណ្ណឹងហើយនេះនៅបកែណាតវ៉ាហ្នឹងអ្នករើអេតចាយតាមផ្លូវគ្មានអាណាល្អទេ អិនច្រើនទាំងអស់ហ្នឹងសូម្បីតែនាងឯងមួយនេះក៏អញ្ចឹងដែរអូកូនទៀតណាណែបាច់ប្រមាណថ្ងៃមកវិញសត្វតែមានកូនមួយហើយខ្លួនឯងមិនគ្រប់ទឹកផងតែគ្រាន់តែហើយដើរតែខូចគ្នាជាមួយអាណាបានកូនមួយដែលមិនស្គាល់មុខឪសោះអូឪវាឪវាគឺគឺពូម៉ូតូដប់ណាមីងអើអាណាក៏អាណាទៅមិនមែនជាប់សាច់ឈាមឲ្យយើងទេ តែពេលនេះខ្ញុំរើកាយសម្រាននឹងទៀតស្ដាប់បានទេខ្ញុំខ្ញុំសុំតោណាមីងខ្ញុំសុំតោថ្ងៃក្រោយខ្ញុំឈប់មករើសនៅនឹងទៀតហើយមិនបាច់មកគួសមអីទេណាកុំនិយាយទៅរួចពីមាត់ណាកែណាអាល្បិចសុំតោឲ្យរលួយហ្នឹងអញ្ចឹងណាបានតាក់ប្រមអាកូនមួយនេះនេះគ្រប់ទឹកផងប៉ុណ្ណឹងបើសិនជាល្អជាវិញមិននឹងតាក់ប្រកគ្មានរើមុខទេមើលទៅសំមុខអី មានកូនមួយវេទនាម្នាក់ឯងចឹងបោកពីល្ងងអញ្ចឹងណាបើគេបោកបានហ្នឹងណាអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនម៉ែទូមកខ្ញុំពិសេសក៏ជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង ទឹកបរិសុទ្ធកម្ពុជាទឹកពិសា និងឆុងទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត Gatsby ស្វែងរកភាពស័ក្តិសមបំផុតសម្រាប់អ្នក Gatsby អរគុណ បាត់ទៅណាហើយបានកូនមកពីណាហ្នឹងអូគឺគឺគឺកូនខ្ញុំណាចែនេះវាកើតបាន2ថ្ងៃហើយកើតកើតយ៉ាងម៉េចបានមិនដាច់ឃើញនឹងពោះធំផងកើតមិនវិញទៅអូគឺគឺកូនខ្ញុំ កូនខ្ញុំកើតពីថងខ្មៅនៅកន្លែងដែលខ្ញុំរើសម្រាម បាត់ទៅណាប្រហែលថ្ងៃហ្នឹងដូចជាមិនឃើញមើលអេតចៃនៅម្ដុំហ្នឹងអញ្ចឹងរត់តែឲ្យបាយទឹកអីមិនឃើញសោះអូហៀខ្ញុំខ្ញុំមានកូនខ្ញុំខ្ញុំមានកូនខ្ញុំអត់មករឿងសម្រាមនៅ ក្នុងសាបានទៀតទេណាហៀថាម៉េចមានកូនហើយនេះប្រហែលថ្ងៃមុនមើលរឿងអេតចៃដូចឃើញធម្មតាហ្នឹងនេះគឺកូនខ្ញុំណាហៀខ្ញុំខ្ញុំ រឿងវាបានពេលដែលមេឃមេឃមានកោហើយនៅកន្លែងដែលខ្ញុំរកសម្រាមនេះកូនខ្ញុំស្អាតណាស់ហៀមើលណាកូនខ្ញុំស្អាតណាស់អូស្អាតស្អាតណាស់នេះចាហៀវាស្អាតកាត់មករកខ្ញុំនឹងណាហៀអូអើចុះចុះហៀលក់ដាច់អត់ដែរហៀអូគឺលក់ដាច់អូហើយនេះមានស្អីឲ្យកូនបើទៅហ្នឹងហ៎ ឲ្យវាបើទឹកដោះគោกระดาษតែមកកំប៉ុង2000រៀលហ្នឹងណាយាអូស្លាប់ហើយហេតុអីបានឲ្យកូនមកបើទៅដោះគោកណ្ដាលអញ្ចឹងមិនខ្លាចកូនរៀកទេអើយហើយកូនឡើងនៅក្រហមឲ្យល្ងៀលចេះយកកូនមកអស់តាមប្រទេសអេចាយតកើនេះអូយអត់យំទេហៀស្លូតខ្លាំងណាស់ពេលគ្មានបើបានយំតែពេលយប់ឡើងរៀក ឲ្យបើក៏អត់បើដែរណាហៀណែណែណែទៅទិញទៅដោះគោកន្លែងគេលក់ប្រាប់ថាទិញទៅដោះគោឲ្យកូនក្មេងទើបនឹងកាត់ពី3ថ្ងៃហើយយកមកឆោឲ្យកូនហើយឈប់ឲ្យកូន បើកទៅដោះគោកណ្ដាលនឹងទៀតទៅប្រយ័ត្នវិរៈកូនឯងអូរីអូរីអូចាំបានកូនតូចយំ រុំអញ្ចឹងហ៎ណែយកបាយទៅហូបទៅហើយនេះកំប៉ុងទុកលក់យកលុយដើម្បីទិញទៅដោះគោឲ្យកូនឯងទៅណា គុណភីហើយនឹងចែនណាជូនពរឲ្យហៀលក់ដាច់ដាច់ឲ្យមានលុយច្រើនច្រើនហើយឲ្យមានប្រពន្ធចានចានណាហៀអូយមានលើហើយសុំតែមួយនេះបានហើយណាអញ្ចឹងខ្ញុំខ្ញុំទៅសិនហើយណាហៀចែផ្លូវគេជីម៉ូតូជីអីមកដាក់កណ្ដាលផ្លូវអូយអញ្ចឹងខ្ញុំទៅសិនណាហៀចែអឺទៅទៅទៅទៅទៅ ហើយមើលកូនសម្បួរប្រាប់ធ្លាក់កូនណាចាយាមកមកកូនមកមកខ្ញុំសុំតោសុំតោយ៉ាប់មែនអ្នកបើឯងមកប៉ុណ្ណឹងអ្នកមើលខ្លួនឯងនេះចាចាអី ណាអីខ្ញុំខ្ញុំនឹងទៅរើអេចាបានច្រើនទៀតខ្ញុំទៅហើយខំរើបានច្រើនទៅវាបានលុយច្រើនជាងនឹងទៀតណាខ្ញុំទៅសិនណាអីអេចុះសិនហើយហើយកូនកូនរបស់ណាគេអូគឺគឺកូនខ្ញុំកូនអញចាអីចាអញនឹងមានកូនពីកាលណាយើងមិនដឹង កូនអីក៏កូនតាកូនកូនខ្ញុំឈ្មោះកូនតូចអ៊ីមើលមើលកូនខ្ញុំស្អាតទេហ៎កូនតូចអំធ្វើចាយញុំមួយអំអូអាយយកចាយមកលក់ដែរហ៎បាទអំអំថ្លឹងកុំអុយបាត់របស់ខ្ញុំអំហើយចុះយើងនឹងដែរថ្លឹងបាត់បងឯងពីកាលណាចេះថាលេងទៅអី អញ្ចឹងខ្ញុំលាទៅវិញណាខ្ញុំនឹងទៅរើអេចែបានច្រើនយកមកលក់ឲ្យបានលុយឲ្យច្រើនច្រើនអឺខំរើសទៅតែហាមតែមួយឯណាគឺកុំលួចរបស់គេទោះដែរលួចឬមិនដែរលួចតែលួចបានម្ដងទៅវាដោយទាំងយើងនេះទៀតណាចាអ៊ីខ្ញុំអត់លួចគេទេខ្លាចបាបហើយលួចគេមានបាបខ្លាំងណាស់ ខ្ញុំទៅសិនណាអ៊ីណាតោះកូនតោះកូនតូចតោះកន្លែងនេះកន្លែងនេះមានលក់ទឹកដោះគោកូន អូអូអូអូអូអូអូអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនម៉ែទោះមកខ្ញុំពិសេសក៏ជុលឥឡូវនេះកូនជុលរង្វាន់ធំជាងគេរង្វាន់បើបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត Gatsby ស្វែងរកភាពស័ក្តិសមបំផុតសម្រាប់អ្នក Gatsby អរគុណ អ្នកលក់អ្នកលក់កន្លែងនេះមានលក់ម្សៅទឹកដោះគោកងក្មេងទេចាមាន ហើយត្រូវការស្រាប់ភ័យប្រហែលខែដែរអឺកូនតូច កូនតូចប៉ុណ្ណេះគេឲ្យញ៉ាំទឹកដោះគោម្សៅគេអត់ឲ្យញ៉ាំទឹកដោះគោកតាស់ទេ ខ្លាចរាកទៀត ចាំអត់បានទេមិនអីទេចឹងចាំតិចចាកូននេះម៉ែនេះអូចាអានឹងហើយអានឹងហើយអឺហើយហើយអានេះតម្លៃប្រហែលទៅអ្នកលក់ដល់កូននេះតម្លៃ15ដុល្លារ15ដុល្លារ 15លានឡានហ្នឹងស្អីទៅខ្ញុំអត់ដឹងផង15លានឡានហ្នឹងគឺស្មើ60000រៀលអូ60000រៀលហ៎អ្នកលក់រាប់មើលទៅគ្រប់គ្រប់អត់ បានតែ30000ហ្នឹងនឹកខ្វះ30000ទៀតអូនឹកនឹកខ្វះ30000ទៀតហ៎អញ្ចឹងអញ្ចឹងចាំខ្ញុំទៅរើអេបចាយខ្ញុំលក់យកលុយមកឲ្យ អ្នកលក់បន្ថែមទៀតណាតែកុំលក់ឲ្យអ្នកណាឲ្យសោះកុំលក់ឲ្យណាណាណាគុកទុកទុកឲ្យខ្ញុំពោះពោះកូនខ្ញុំវាឃ្លានណា តុលកន្ទុយកន្ទុយទ្រាំបន្តិចទៅណាម៉ែម៉ែម៉ែម៉ែរឹកអេចាយឲ្យបានច្រើន ដើម្បីយកយកយកយកទៅឲ្យ ថ្លៃទៅដោះគោកន្ទុយណាកន្ទុយកន្ទុយទ្រាំបន្តិចទៅណាកន្ទុយកន្ទុយទ្រាំបន្តិចទៅម៉ែម៉ែម៉ែក៏ឃ្លានទឹកដោះគោដូចកូនតូចដែរណា ហើយម៉ែនឹងម៉ែនឹងរត់អេតចាយដើម្បីបានលុយច្រើនច្រើនហើយទៅឲ្យថ្លៃទឹកដោះគោកូនតូចតោះតោះតើយើងយើងយើងទៅទៀតណាកូនតូចណាអូយកូនតូចកូនតូចប្រំបន្តិចទៅណាកូនតូចណាម៉ែរើបានច្រើនច្រើនហើយម៉ែនឹងយកទៅទិញ អូទៅដល់គោឲ្យកូនតូចគាត់បានច្រើនណាស់កូនតូចណាតោះកូនតូចយើងទៅទៀតណា លក់អ្នកលក់ណាប៉ុណ្ណឹងគ្រប់ទេអូអូអូអូអូដើមកងគ្រប់ឡើយទេ បានតែ50000ហ្នឹងនៅខ្វះ10000ទៀតអឺនៅខ្វះ10000ទៀតហ៎អឺអញ្ចឹងចាំខ្ញុំទៅរើអេបចាយហើយលក់យកលុយមកឲ្យថែមទៀតណាអ្នកលក់ណា តោះបាច់ទេខ្ញុំលក់ឲ្យនាងហើយកូននាងជាកូនរបស់នាងមែនចានេះគឺជាកូនរបស់ខ្ញុំគេឈ្មោះថាកូនតូច នេះខ្ញុំដាក់ឈ្មោះឲ្យគេតាំងពីនៅតូចហើយហើយហើយអ្នកអ្នកលក់មើលមើលតើកូនខ្ញុំស្អាតដែរទេហ៎កូនខ្ញុំស្អាតជាងខ្ញុំមែនទេហ៎អឺអញ្ចឹងខ្ញុំលក់របស់កូននឹងឲ្យនាងហើយចេះឆុងឲ្យកូននៅ អត់ចេះផងចេះចាំតិចចឹងចាំស្ដាប់ខ្ញុំខ្ញុំមករៀបរបៀបជូនដាក់គោដំបងត្រូវចាក់ទឹកចូលក្នុងដបដាក់គោនឹងសិនចាក់ទឹកចូលពីរលេខនេះអូអូ ចាំថាចាំដាក់ចូលពីលេខក្នុងចូលមកស្លាប់ទៀតហ្នឹងមិនដូចប្រទេសពីលេខបានហើយហើយទៅដល់កទៅដូរហើយគេឲ្យស្មើហើយក៏ម្លាក់ណាហើយវាហាប់បងដល់កទៅបាក់ហើយត្រូវបាត់វិញតែនឹងខ្យល់ចូលណាបាក់វិញហើយគឺត្រូវបាត់វិញភ្លាមត្រូវចាំថា កវីដដល់ដល់កូនកូនណាកុំកវីខ្លាំងពេកព្រោះខ្លាចកូនឈឺពោះចាក់ទឹកចូលក្នុងដបសិនហើយចាំដាក់សាច់របស់កូនទៅតាមក្រោយហើយត្រូវចាំបំរាមទៀតថាកុំយកទៅដល់កូនសល់ឲ្យកូនបើកុំឆុងទុកចាំពេលកូនគ្នាកុំឆុងឲ្យកូនហើយបីកូនណាត្រូវយកដៃដាក់ក្របក្រោមកូនត្រូវឲ្យជាប់នៅពេលដែលមួយទឹកឲ្យកូនណា កុំកាន់កូនលេងលេងទេចាលួតកូនអឺកាន់រឿងមិនទៅខ្ញុំអត់ចេះទេណាអ្នកលួតចាំខ្ញុំអត់ណាដាក់ដៃធ្លាប់ប្រកបបែបនេះណាចាខ្ញុំចេះហើយខ្ញុំចេះហើយចឹងសាកមើលមើលមកកូនតូចតូចណា អត់ក្រមកំប្រឹងពេកមិនដាច់ចុកដៃខ្ញុំចេះហើយណាណាលោកខ្ញុំចេះហើយហើយទៅវិញខ្ញុំនឹងរៀនឆុងទឹកដោះគោទៀតចាចាំខ្ញុំអត់ទឹកដោះគោឲ្យបងចាខ្ញុំនឹងទៅដល់ផ្ទះឆុងទឹកដោះគោម្ដងអរគុណហើយណាណាលោក តោះកន្តើយកន្តើយតោះនេះដាក់ដាក់ទឹកមុនឬក៏ដាក់ម្សៅទឹកដោះគោនេះកើតអីដែរបានជាយំពីពេញផ្លូវអញ្ចឹងហ៎ គឺអតីតខ្ញុំបាត់ហើយណាហៀអតីតអតីតអតីតខ្ញុំមើលបងស្រីម្នាក់នោះពីកូននៅក្រោយក្នុងហើយរើអីចាយហើយមិនសូវគ្រប់ទឹកទៀតថែមតែមានក្មេងម្នាក់យកមកចិញ្ចឹមទៀតហើយគូអាណិតគាត់ណាស់ណោះយើងមិនសាមញ្ញុំគាត់ទេគាត់គាត់តូចបាត់ទៅណាគាត់តូចគាត់តូចម៉ែបងបងអូនស្រីអូនមានឃើញឃើញកូនបងទេអូនអូនអូនមានមានឃើញកូនបងទេ con tội con tội má con tội con tội ba má